បកស្រាយហើយឈុនសវណ្ណរាជចង់បានយុត្តិធម៌ឈប់លៀបពណ៌ចំពោះខ្លួនរឿងឲ្យទុំសវត្តធ្លាក់ គឺធ្លាក់ហើយទោះស្អប់លោកក៏អត់ខ្វល់នៅមុននេះបន្តិចនាប្រលប់ថ្ងៃទី2ខែមិថុនាឆ្នាំ2022នេះតារាចម្រៀងឈុនសវណ្ណរាជនិងជាគណៈកម្មការមួយរូបក្នុងចំណោម4នាក់នៃកម្មវិធី Cambodian Idol បានចេញមកធ្វើការ live ដើម្បីបកស្រាយដើម្បីស្វែងរកភាពយុត្តិធម៌ឲ្យខ្លួនព្រោះមហាជនចេះតែរកយុត្តិធម៌ឲ្យបេក្ខជនទុំសវັດអញ្ចឹងខ្លួនក៏ត្រូវការយុត្តិធម៌ឲ្យខ្លួនឯងដែរនេះជាការបញ្ជាក់របស់តារាចម្រៀងឈុនសវណ្ណរាជបន្ទាប់ពីមានការរិះគន់ចំពោះការដាក់បន្ទុកមិនប្រក្រតីចំពោះបេក្ខជនទុំសវັດនៅក្នុងការឡាយដដែលនេះឈុនសវណ្ណរាជបានបញ្ជាក់ច្បាស់ច្បាស់ថា លោកមិនខ្វល់ទេរឿងឲ្យណូទៅទុំសវត្តព្រោះនេះជាការសម្រេចចិត្តរបស់លោកទោះមានការរិះគន់ពីសំណាក់មហាជនប៉ុណ្ណាក៏លោកមិនខ្វល់ដែរតែថាលោកចេញមកបកស្រាយពេលនេះ គឺដើម្បីទៀមទារកភាពស្អាតស្អំព្រោះតែមានអ្នកលៀបពណ៌ឲ្យលោក ដោយពួកគេបានបំភ្លេចការពិតចំពោះពាក្យដែលលោកផុសនៅលើផេកចំណុចនេះសវណ្ណរាជសំដៅទៅលើខ្លឹមសារដែលបានសរសេរថា រឿងរ៉ាវភ្ជុះភ្លៀងសັດសាហាវយ៉ាងណាក៏ពូរាជមិនចោះចាញ់យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយកុំយកពេលវេលារបស់ អ្នក ទៅ គិតចេញជាសម្រាមព្រោះខួរក្បាលយើងមិនមែនជាធុងសម្រាមនោះទេ ខ្លឹមសារប្រមាណឃ្លានេះហើយដែលលោកឈុនសវណ្ណរាជចេញមកបកស្រាយឲ្យច្បាស់ព្រោះលោកយល់ថា បងប្អូនមហាជនយល់ច្រឡំថា លោកប្រើពាក្យបែបនេះវាយតម្លៃទៅលើមហាជនជាសម្រាមនិងជាសត្វសាហាវជាដើមឈុនសវណ្ណរាជសង្កត់ធ្ងន់ត្រង់ចំណុចនេះថាសូមបងប្អូនកុំច្រឡំពាក្យនេះ លោកផុសមិនសំដៅទៅលើបងប្អូនទេ គឺផុសតាមទម្លាប់ លោកមិនបានដឹងខ្លួនទេតែវាចំពេលកំពុងតែកើតមានបញ្ហា នៅកម្មវិធី Cambodia Idol ចំណុចមួយទៀតលោកស្នើសូមកុំឲ្យបងប្អូនមួយចំនួនជឿជាក់តាមគេ តែតែស្គរស្គរតាមគេ តាមដានឲ្យច្បាស់សិនរីឯអ្នកធ្វើវីដេអូកាត់តសូមឈប់ទៅកុំដើម្បីប្រយោជន៍ខ្លួនឯងនាំបញ្ហាដល់លោកចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ